សួស្តីសួស្តីបងប្អូនទាំងអស់គ្នារីករាយស្វាគមន៍មកកាន់ម៉ោងសិក្សាប្រវត្តិវិទ្យារបស់យើងជាបន្តទៀតនៅក្នុងម៉ោងសិក្សានេះដែរលោកគ្រូមានពាក្យកន្លឹះសំខាន់សំខាន់ជាច្រើន ដែលលោកគ្រូនឹងបញ្យលនៃកន្លឹះនៃពាក្យសំខាន់ដូចខាងក្រោមពាក្យសំខាន់ទី1 គ្រូនឹងពន្យល់នៃរបស់ពាក្យថាព្រលឹងនិយមទី2លោកគ្រូនឹងពន្យល់នៃរបស់ពាក្យថាពិភពអ៊ីស្លាមទី3លោកគ្រូនឹងពន្យល់នៃរបស់ពាក្យថាអាណាធិបតេយ្យទី4លោកគ្រូនឹងពន្យល់នៃរបស់ពាក្យថាមហារាជទី5គ្រូនឹងពន្យល់នៃ ពាក្យមជ្ឈិមសម័យនិងទី6លោកគ្រូនឹងបញ្យលនៃរបស់ពាក្យថាមនសិការជាតិដូច្នោះសូមបងប្អូន ចូលរួមសិក្សាទាំងអស់គ្នារលឹងនិយមរលឹងនិយមគឺជាជំនឿយ៉ាងមុំ ដែលជឿជាក់ថាក្រោយពីការបែកធ្លាយនៃរូបរាងកាយ នេះទៅវិញ្ញាណឬប្រលឹងនៃសពសត្វទាំងឡាយមិនបានសាបសូន្យឡើយ គឺគ្រាន់តែ ផ្លាស់ប្ដូររូបកាយចាស់ចោលសិន រួចបន្តអន្ទោលវេលវល់នៅក្នុងត្រៃភពមុននឹងទៅស្ថិតក្នុងរូបកាយថ្មី ដែលគេហៅថាចាប់កំណត់ជាថ្មី ម្យ៉ាងទៀតគេតែងតែមានជំនឿថាអ្វីអ្វីទាំងអស់ដែលយើងបានឃើញក្តីដែលយើងមើលមិនឃើញក្តីសុទ្ធតែមាន ប្រលឹងនៅចាំថែរក្សា និង ការពារទាំងអស់ណាប្រលឹងទាំងអស់នោះមានទាំងប្រលឹងដែលល្អនិង ប្រលឹងដែល អាក្រក់ទៀតផងណាអាក្រក់ទៀតផងអញ្ចឹងជំនឿប្រលឹងនិយមគឺជាជំនឿដែលជឿថាអ្វីដែលនៅជំវិញ ខ្លួនរបស់មនុស្សសុទ្ធតែមាន ព្រលឹងសត្វតែជាមានព្រលឹងហើយព្រលឹងទាំងនោះ ស្ថិតថេរជាអមតៈណាជាអមតៈហើយ ព្រលឹងមានព្រលឹងល្អនិងព្រលឹងអាក្រក់ពាក្យសំខាន់ទី2គឺពាក្យថាពិភពអ៊ីស្លាមណាពិភពអ៊ីស្លាម ពាក្យនេះសំដៅដល់ពិភពម៉ាឡេដែលទទួលនិងគោរពប្រតិបត្តិសាសនាអ៊ីស្លាម ពីឈ្មួញអារ៉ាប់ ពិភពអ៊ីស្លាម គឺសន្ធឹងលើជ្រោយម៉ាឡាកានិង កម្រងកោះឥណ្ឌូនេស៊ីសប្តាហ៍ចឹងបងប្អូនទាំងអស់គ្នាយើង ចូលពិនិត្យមើលផែនទីនេះគឺជាផែនទីពិភពលោកហើយចំណុចពណ៌ណាចំណុចពណ៌នោះគឺតាងឲ្យភាគរយ នៃ ប្រជាជនដែលកាន់សាសនាអ៊ីស្លាមណា ដែលគេហៅថាពួកមូស្លីមពួកមូស្លីមអញ្ចឹងបងប្អូន សង្កេតមើលកំណត់សម្គាល់សិនកំណត់សម្គាល់សិនគឺផ្ទៃផ្ទៃដែលខ្មៅណាដែលខ្មៅខ្លាំងនេះគឺមានន័យថា គឺជាតំបន់ដែលប្រជាជន មានប្រមាណជា90ទៅ100%គោរពសាសនាអ៊ីស្លាមណាបន្ទាប់ពណ៌បន្ទាប់ គឺមានន័យថា ប្រជាជន ប្រមាណជា80ទៅ90%នៃប្រជាជនសរុបបានកាន់សាសនាអ៊ីស្លាមអ៊ីស្លាមពណ៌រៀងស្លេកបន្តិចទៀតគឺមាន ប្រមាណជា65ទៅ80%នៃប្រជាជនសរុបកាន់សាសនាអ៊ីស្លាមពណ៌អរៀងច្បាស់បន្តិចនោះ គឺគឺមានន័យថា ប្រមាណជា50ទៅ65%នៃប្រជាជនសរុបណាកាន់សាសនាអ៊ីស្លាមហើយពណ៌ពណ៌ថ្លាបន្ទាប់នោះគឺមានន័យថាប្រមាណជា30ទៅ50%នៃប្រជាជនសរុបគឺកាន់សាសនាអ៊ីស្លាមហើយពណ៌កាន់តែច្បាស់ណាកាន់តែខ្ចីពណ៌បៃតងខ្ចីនេះគឺ មានប្រមាណជា15ទៅដល់30%នៃប្រជាជនសរុបបានកាន់សាសនាអ៊ីស្លាមពណ៌ស្លេកពណ៌ស្លេកនេះ គឺមានន័យថា7ទៅ15%នៃប្រជា ជនសរុបកាន់សាសនាអ៊ីស្លាមហើយពណ៌ស្លេកស្លេកច្បាស់នេះគឺ មានន័យថាប្រហែលជា1ទៅ7%នៃប្រជា ជនសរុប បានកាន់សាសនាអ៊ីស្លាមអញ្ចឹងយើងមើលនៅក្នុងផែនទីនេះគឺទ្វីបអាមេរិកទ្វីបអាហ្វ្រិកទ្វីបអាហ្វ្រិកខាងជើងទ្វីបអាហ្វ្រិកខាងជើងហើយនិងតំបន់មជ្ឈមបូព៌ាហើយនិងអាស៊ីកណ្ដាលអឺបេងក្លាដេសប៉ាគីស្ថានហើយនិងភាគខាងកើត នៃទ្វីបអាហ្វ្រិកហើយនិងអាស៊ីអាគ្នេយ៍អឺអាស៊ីអាគ្នេយ៍ដីកោះរួមទាំងអឺ វត្តហ្វីបម៉ាឡេស៊ីគឺគោរពសាសនាអ៊ីស្លាមហើយក្រៅពីនោះគឺមាន ការគោរពសាសនាអ៊ីស្លាម ដែរតែក្នុងចំនួនតិចតួចណាតិចតួចបើធៀបនឹងតំបន់ធំធំដូចខាងលើនេះអញ្ចឹងសាសនាអ៊ីស្លាម គឺកំពុងតែមានអ្នកកាន់កាប់អ្នកកាន់ប្រតិបត្តិនិងមានឥទ្ធិពលខ្លាំងនៅតំបន់អាហ្វ្រិកខាងជើង ហើយនិងតំបន់មជ្ឈមបូព៌ានិងតំបន់អាស៊ីកណ្ដាលអាស៊ីកណ្ដាលចំណែកនៅទ្វីបអាមេរិកខាងជើង គឺពុំទាន់មានទេ ចំណែកនៅទ្វីបអាមេរិកខាងត្បូងមានដែរណាតែមានអឺតិចតួចនៅឡើយទេ នេះគឺនៅនៅតំបន់នេះមានតិចតួចនៅឡើយគ្រូមានផែនទីមួយទៀតតែផែនទីនេះ ជាជាផែនទី1បង្ហាញអំពីចលនារីកសាយភាយនៃសាសនាអ៊ីស្លាមតាមបណ្ដាកោះនៅអាស៊ីអាគ្នេយ៍ចឹងបងប្អូនមើលខាងលើនេះគឺថា Islam in South Asia South Asia មានន័យថាប្រវត្តិនៃសាសនាអ៊ីស្លាមនៅអាស៊ីអាគ្នេយ៍ ចឹងយើងមើលព្រួញពណ៌ទឹកសមុទ្រនេះគឺបង្ហាញអំពីចលនាទិសដៅនៃចលនាទិសសាយភាយរបស់សាសនាអ៊ីស្លាមណា Spread of Islam ណាហើយពណ៌ត្នោតនេះគឺមានន័យថាសាសនាអ៊ីស្លាម បានចូលមកផ្សព្វផ្សាយកាលពីសតវត្សណាកាលពីសតវត្សទី13ដល់សតវត្សទី10 14ហើយពណ៌បៃតងរាងត្នោត វេតររៀងចាស់នេះគឺសាសនាអ៊ីស្លាមចូលមកផ្សព្វផ្សាយតំបន់នោះក្នុងសតវត្សទី10 15ចំណែកពណ៌លឿងនេះគឺសាសនាអ៊ីស្លាមបានរីកសាយភាយទៅកាន់តំបន់នោះនៅសតវត្សទី16ទី16នេះគឺជាច្រកណាគឺជាច្រកសមុទ្រម៉ាឡាកាយើងហៅថាច្រកនៃជ្រោយម៉ាឡាកាអញ្ចឹង ពិភពណាពិភព អារ៉ាប់ដែលកាន់សាសនាអ៊ីស្លាមនោះនាំចូលមកកាន់ទឹកដីអាស៊ីអាគ្នេយ៍ដីកោះហ្នឹងតាមច្រកណាតាមច្រកសមុទ្រច្រកសមុទ្រម៉ាឡាកាមកហើយក៏ចូលសំចតណាចូលមកសំចតនៅកោះស៊ូម៉ាត្រាភាគខាងលិចភាគខាងលិច ហើយតំបន់នោះក៏คล้ายជាតំបន់នៃអ្នកកាន់សាសនាអ៊ីស្លាម កាលពីសតវត្សរ៍ទី13 14ណា 14បន្ទាប់មកនៅសតវត្សទី15សាសនាអ៊ីស្លាមបានរីកសាយភាយរីកសាយភាយកាន់តែខ្លាំងឡើងទៅលើកោះស៊ូម៉ាត្រាមួយស្ទើរតែមួយចំហៀងស្ទើរតែមួយចំហៀងហើយក៏រីកសាយភាយទៅលើកោះនៃអូវត្វីបម៉ាឡាកា នៅអូវត្វីបម៉ាឡាកាហើយក៏បន្តសាយភាយមកកាន់ ផ្នែកខ្លះនៃកោះជ្វារហូតណារហូតមកដល់កោះមូលុកផ្នែកខ្លះនៃកោះមូលុកហើយនឹងកោះមិនដាណាវដែលជាកោះភាគខាងត្បូងរបស់ ប្រទេសហ្វីលីពីនរហូតមកដល់សតវត្សទី16សាសនាអ៊ីស្លាមក៏បន្តរីកសាយភាយយ៉ាងខ្លាំងស្ទើរតែពេញស្ទើរតែពេញកោះស៊ូម៉ាត្រាស្ទើរតែពេញឧបទ្វីបម៉ាឡេស៊ីស្ទើរតែ ស្ទើរតែពេញកោះជ្វាហើយមកដល់កោះបាលីកោះបាលីកោះសេឡេបកោះសេឡេបផ្នែកខ្លះនៃកោះបនេអូហើយនឹងបដុំព្រូណេជាដើមជាដើមអញ្ចឹងសរុបមកវិញសាសនាអ៊ីស្លាម ចាប់ដើមមានវត្តមាននៅលើ ទឹកដី អាស៊ីអាគ្នេយ៍ដីកោះកាលពីសតវត្សទី13 ហើយសាសនាអ៊ីស្លាម បានបន្តរីកសាយភាយជាបន្តបន្ទាប់មកទៀតណាស្ទើរតែពីពេញអាស៊ីអាគ្នេយ៍ដីកោះអាស៊ីអាគ្នេយ៍ដីកោះអញ្ចឹងបងប្អូនយើងចូលពាក្យជាបន្តពាក្យជាបន្តគឺមានន័យគឺជាពាក្យថាភាពអនាធបត័យភាពអនាធបត័យភាពអនាធបត័យមានន័យថាភាពដែលឥតមានអ្នកគ្រប់គ្រងបាន ភាពដែលមិនព្រមដាក់ខ្លួនឲ្យនៅ ក្រោមការគ្រប់គ្រងរបស់បុគ្គលឬស្ថាប័នណាមួយស្ថាប័នណាមួយជួនកាលពាក្យនេះត្រូវបានគេប្រើសម្ដៅទៅលើ ភាពរញ៉េរញ៉ៃគ្មានសម្ដាប់ធ្នាប់ជាដើមជាដើមអញ្ចឹងភាពអនាធបត័យនេះក៏គេប្រើសម្គាល់ភាពរញ៉េរញ៉ៃមានសម្ដាប់ធ្នាប់ណាតែភាកច្រើនគឺនៅក្នុង ទីក្រុងធំធំតែងតែមាន សំណងអនាធបត័យ ការតាំងទីគ្មានសណ្ដាប់ធ្នាប់ហ្នឹងគេច្រើនយក ពាក្យថាភាពអនាធិបតេយ្យយកមកប្រើចំពោះការរស់នៅនិងការសាងសង់លំនៅឋានរបស់ប្រជាជនអស់ទាំងនោះអស់ទាំងនោះអញ្ចឹងពាក្យជាបន្តគឺពាក្យថាមហារាជពាក្យថាមហារាជមហាប្រែថាធំរាជគឺស្ដេចដែលដែលក្រងផែនដីដែលក្រងរាជបល្ល័ង្កអញ្ចឹងមហារាជមានន័យថាបរិរាជា ដែលជាស្ដេចផែនដីធំចម្បងលើគេណាព្រះរាជា ដែលខ្លាំងពូកែព្រះរាជាដែលមានអំណាចជាងគេ មានអំណាចសម្បើមលើក្សត្រឬក៏លើសព្រះរាជា នៃនគរផ្សេងផ្សេងទៀតណាអញ្ចឹងពាក្យមហារាជនេះ គឺច្រើនប្រើ ចំពោះព្រះរាជានៃប្រទេសឥណ្ឌាឥណ្ឌាដូចជាក្នុងរឿងអសោក គឺអសោកខ្លាយជាមហារាជមហារាជអសោកមហារាជចន្ទ្របតជាដើមណាជាដើមអញ្ចឹងបងប្អូនយើងចូលពាក្យសំខាន់បន្តទៀតពាក្យនោះគឺមជ្ឈមសម័យមជ្ឈមសម័យមជ្ឈមប្រែថាកណ្ដាលសម័យកណ្ដាលមជ្ឈមសម័យ គឺជា សម័យកណ្ដាលសម័យកណ្ដាលគឺជា សម័យមួយដែលនៅ ចន្លោះសម័យបុរាណនិងសម័យកាលទំនើប អញ្ចឹងមជ្ឈមសម័យគិតចាប់រាប់ពីឆ្នាំណាដល់ឆ្នាំណាបងប្អូនចូលសង្កេតមើលផែនទីណាដែលលោកគ្រូបង្ហាញដូចតទៅមជ្ឈមសម័យមជ្ឈមសម័យគឺយើងយើងហៅថា the middle age ណា the middle age គឺ middle age នេះគិតចាប់ពីឆ្នាំ500នៃគ្រិស្តសករាជ ដល់ឆ្នាំ1500នៃគ្រិស្តសករាជសករាជហើយរយៈពេល1000ឆ្នាំនោះ គឺមជ្ឈមសម័យបានបែងចែកជា ជាបំណែក3សំខាន់សំខាន់សំខាន់សំខាន់បងប្អូនមើលអឺដំណាក់កាលដំបូងគេហៅថា early middle age ប្រែថាដើមមជ្ឈមសម័យដើមមជ្ឈមសម័យនោះគិតចាប់ពី500នៃគ្រិស្តសករាជដល់ឆ្នាំ1500 1050នៃគ្រិស្តសករាជណានៃគ្រិស្តសករាជអញ្ចឹងអ៊ីលីអ៊ីលី middle age គិតចាប់ពីឆ្នាំ500នៃគ្រិស្តសករាជរហូតមកដល់ឆ្នាំ1050នៃ គ្រិស្តសករាជនៃគ្រិស្តសករាជចាប់តាំងពី1050ដល់1250នៃ គ្រិស្តសករាជគេឲ្យឈ្មោះថា ណា high middle age high middle age ឬក៏អឺមជ្ឈិមសម័យកណ្ដាលមជ្ឈិមសម័យកណ្ដាលឬក៏សម័យកាលកណ្ដាលនៃមជ្ឈិមសម័យអញ្ចឹងរយៈពេលប្រហែលជា200ឆ្នាំណា200ឆ្នាំអញ្ចឹងចុងក្រោយគឺ late middle age late middle age ប្រែថាចុងមជ្ឈិមសម័យចុងមជ្ឈិមសម័យនោះគិតចាប់ពីឆ្នាំអឺ 1250ដល់ឆ្នាំ1500 1500កំឡុងពេលប្រហែលជា250ឆ្នាំ250ឆ្នាំចឹងនេះគឺជាព្រួញកាលជាជាព្រួញដែលគេចែកកាលនៃមជ្ឈមសម័យចឹងបងប្អូនចាំដោយគ្លេមកមជ្ឈមសម័យមានន័យថាជាសម័យកណ្ដាលជាសម័យដែលនៅ ចន្លោះសម័យបុរាណនិងសម័យកាលទំនើបមានរយៈពេល1000ឆ្នាំដោយគិតចាប់ពីឆ្នាំ500នៃ គ្រិស្តសករាជដល់ឆ្នាំ1500នៃគ្រិស្តសករាជបងប្អូនចាំតែប៉ុណ្ណឹងណាតែប៉ុណ្ណឹងចាស់គឺវាវាគ្រប់គ្រាន់ហើយសម្រាប់មជ្ឈមសម័យចឹងពាក្យចុងក្រោយលោកគ្រូនឹងបញ្យលនៃពាក្យថាមនសិការជាតិណាមនសិការមានន័យថា ការភ្ញាក់រលឹកណាការភ្ញាក់រលឹកការអផ្ចង់ចិត្តជានិច្ចណាការនឹកឃើញការមមីជានិច្ចហ្នឹងហៅថាមនសិការដល់មនសិការជាតិមានន័យថាការភ្ញាក់រលឹកការមានស្មារតីរលឹកនឹកឃើញស្រឡាញ់ការពីហើយនឹងចង់ឲ្យជាតិរបស់ខ្លួននឹងគង់វង្សរីចម្រើនស្ថិតស្ថេរជាយូរអង្វែងតទៅនឹងហៅថាជា មនសិការជាតិណាមនសិការជាតិនេះគឺសំខាន់ណាស់សម្រាប់អប្រជាជាតិនីមួយនីមួយណាប្រជាជាតិនីមួយនីមួយគេតែងតែបណ្ដុះប្រជា ជនរបស់គេឲ្យមានមនសិការជាតិណានិងការស្រឡាញ់ជាតិរបស់ គេនឹងខ្ពស់ណាដើម្បីឲ្យជាតិរបស់គេនឹងរឹងមាំរីកចម្រើនតទៅមុខណាជាយូរអង្វែងណាហើយបងប្អូនក៏ដូចគ្នាដែរយើងត្រូវមានមនសិការ សការជាតិនិងការលះបង់ដើម្បីជាតិមាតុភូមិខ្មែរយើងអរគុណទាំងអស់គ្នាណាអរគុណមែនតែនដែលខំសិក្សារហូតចប់ម៉ោងសិក្សា យើងសន្យាជួបគ្នានៅម៉ោងសិក្សាក្រោយម៉ោងសិក្សាក្រោយ សូមបងប្អូនខិតខំរៀនសូត្រនិងថែទាំសុខភាពណាព្រោះសុខភាពជា ជាទុនដ៏ចម្បង ដែល មនុស្សម្នាក់ម្នាក់ត្រូវការបំផុតណាដើម្បីភាពរឹងមាំទៅថ្ងៃអនាគតអរគុណទាំងអស់គ្នា